សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំសក្តាអូខេហើយខ្ញុំទៅ SK នឹងហើយអ្នកទាំងអស់គ្នាដូចជាខ្ញុំបានសន្យាកាលពីមួយថ្ងៃមុនថាខ្ញុំនឹងអាប់ឡូតវីដេអូរបស់ខ្ញុំថ្មី vlog ដំបូងរបស់ខ្ញុំចូលទៅក្នុង YouTube នៅក្នុងថ្ងៃហ្នឹងគេហើយសម្រាប់ vlog ហ្នឹងគឺវិធានបទរបស់ខ្ញុំគឺ challenge លុយ10000រៀលតើលុយ10000រៀលខ្ញុំអាចធ្វើអូខេអញ្ចឹងតោះតែដំបូងកុំភ្លេចជួយចុច like subscribe and then comment ដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតដែលត្រូវនឹងជាមួយនឹងខ្ញុំបាទបន្តតែម្ដងអូខេ let's let's go សម្រាប់កន្លែងនេះដែរខ្ញុំសូមអធិស្ឋានផងអ្នកទាំងអស់គ្នាសម្ដេចសារថាវាមានបញ្ហា សម្លេងតិចតួចចឹងទៅធ្វើឲ្យខ្ញុំបញ្ចូលសម្លេងពីខាងក្រៅវិញកន្លែងហ្នឹងគឺខ្ញុំឥឡូវនេះខ្ញុំបានបដោះផ្ទះវិញហើយគឺខ្ញុំទិញបាន អាហារពីប្រុសរបស់ខ្ញុំគឺប៉ានេះ ដែលចំណាយអស់ធំ4000ដូចជា4500អូខេខ្ញុំដូចជាទទួលបាននំបញ្ចុកមួយហើយនឹងគ្រឿងផ្សំមួយកំប៉ុង4ឺសួស្តីបងប្អូនខ្ញុំឡងទៀតអូខេឥឡូវនេះผมមើលខ្ញុំទិញបាយអស់5000អស់4500ហើយទៅអត់ឥឡូវនេះសល់5500ទៀតអញ្ចឹងនៅសល់5500ខ្ញុំនៅទិញទិញបាយចំណាយអស់តែ2500ទេអញ្ចឹងគឺខ្ញុំនៅសល់3000សម្រាប់អាហារពេលល្ងាច ឥឡូវគឺអាថ្ងៃក្រោយខ្ញុំទិញបានហើយអាថ្ងៃក្រោយខ្ញុំគឺខ្ញុំបានជាមួយនឹងបាយមកប្រអប់ជាមួយនឹងស្ងោរជ្រូកទឹកមាន់មួយពីប្រាក់ក្នុងពេលថ្ងៃខ្ញុំមកស្រែរួចហើយនៅទៅពេលនេះអញ្ចឹងនិយាយអីជួបគ្នានៅតែញ៉ាំអីបន្តទៀត អូខេអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានមកដល់ឡាយទិញញ៉ាំពេលងាយគេគឺខ្ញុំមកទិញនំប៉័ងញ៉ាំដើម្បីជាអាហារសម្រាប់អូខេឥឡូវនេះខ្ញុំបានមកទិញនំប៉័ងវិញហើយនេះនំប៉័ងដែលខ្ញុំបានញ៉ាំអាហារពេលងាយអូខេពីបងហាមហើយសរុបមក10000រៀលគឺខ្ញុំទទួលបានជាមួយនឹងនំប៉័ងមួយកណាត់អាហារថ្ងៃត្រង់មួយពេលនិងអាហារពេលព្រឹកមួយពេលអូខេ10000រៀល អូខេសម្រាប់វីដេអូនេះដែរក៏សូមធ្វើបញ្ចប់តែត្រឹមប៉ុណ្ណឹងអញ្ចឹងសូមដែរហើយនេះគឺជាវីដេអូដំបូងជួយមិនសិនជាមានពាក្យពេចន៍ឡៃណាខុសឆ្គងមិនសមរម្យសូមអរគុណអ្នកទាំងអស់គ្នាដែលតាមដានទស្សនាតាំងពីវីដេអូនេះបើឆាដំបូងរហូតដល់បញ្ចប់អូខេនេះគឺជាវីដេអូដំបូងរបស់ខ្ញុំដូច្នេះបើសិនជាមានកំហុសខុសឆ្គងឡៃណាមួយត្រង់ណាមិនសមរម្យកុំភ្លេចជួយ comment នៅខាងខ្ញុំនិយាយបានពីដំបូងថាវាគឺជាវីដេអូដំបូងរបស់អញ្ចឹងកុំភ្លេចជួបគ្នានៅវីដេអូក្រោយបន្តទៀតឥឡូវ goodbye អ្នកទាំងអស់គ្នា see you next video video